បាទសួស្តីអឺថ្ងៃនេះខ្ញុំចង់បញ្យល់បន្ថែមបន្តិចពីលំហាត់របស់យើងលើមេតូត ASTO ទី1តកតងជាមួយនឹងអឺ ZA កាលណាយើងស្គាល់ A យើងអាចរក ZA បានអានេះយើងយើងមើលនៅក្នុងសភៅ statistic ឬក៏ឆែកអឺនៅលើ Google អីក៏បានដែរប៉ុន្តែនៅទំព័រ162ហ្នឹងមើលសភៅ ASTO ហ្នឹងក៏មាន ឲ្យយើង ខ្លះដែរបាទឧទាហរណ៍ថា reliability យើងប៉ុន្មានអញ្ចឹង ZA របស់វាស្មើប៉ុន្មាន បាទអញ្ចឹងយើងអាចឲ្យតាមនឹងបានអឺមួយទៀតតកតងជាមួយនឹងអឺ module របស់ subgrade ណាជាទូទៅ module របស់ subgrade វាប្រែប្រួលទៅតាមតាមខែតាមរដូវអញ្ចឹងនៅក្នុង Asto គេឲ្យយើង survey ឧទាហរណ៍ថាមួយឆ្នាំពេញអញ្ចឹងពី10ខែគឺ ខែអឺមកថាមករាកុម្ភៈអញ្ចឹងរហូតដល់ធ្នូអញ្ចឹងមួយខែជួនកាលយើងអាចធ្វើម្ដងឬក៏ពីរដងដូចនៅក្នុងឧទាហរណ៍នេះគឺធ្វើម្ដងអញ្ចឹងអឺឧទាហរណ៍ដល់ខែមករាយើងស្គាល់ model MARV 20000 PSI អញ្ចឹងអឺ20000ហ្នឹងយើងត្រូវបំលែងវាទៅជា OF សិនយើងហៅ relative damage ហ្នឹងមានន័យថាយើងបំលែង MA ទៅ OF MM ឡើងទៅ EF យើងអាចប្រើឆាតនេះក៏បានឬក៏ប្រើរូបមន្តនេះព្រោះយើងនឹងថា Asto ជួយចិត្តប្រើជាឆាតអញ្ចឹងតែយើង អាចប្រើរូបមន្តនេះក៏បានដែរវាយើងអឺសក្រិតជាងយើងឃើញ OF អានេះ1.18ណា1.18ពីព្រោះចុចហ្នឹងភាសា Asto អត់ស្អីទៅសេ1.18គុណនឹងអឺ10សេគុន8 MA អញ្ចឹងទៅបាទ បើយើងកណនាតាមរូបមន្តហើយយើងអាចមើលតាមឆាតប្រហែលប្រហែលទៀតក៏បានដែរគីឡូថាយើងកណនាខុសអីចឹងតាមឆាតវាអាចយើងដឹងប្រហែលប្រហែលទៀតអញ្ចឹងយើងស្គាល់ MA យើងហៅ OIF ចឹង MA មួយយើងហៅ EF មួយ MA មួយយើងហៅ EF មួយតាមខែរហូតចឹងទៅបន្ទាប់មកយើងបូក EF នឹងចូលគ្នាអានេះយើងបូក EF នឹងចូលគ្នាបាទបូក EF ចូលគ្នាហើយយើងហៅ EF មធ្យម OF មធ្យមហ្នឹងគឺយើងយកអា OF សរុបហ្នឹងចែកនឹង n n ជាចំនួនដងនេះឧទាហរណ៍ថាបើយើងធ្វើពី10ខែមួយខែធ្វើម្ដងអញ្ចឹង n វាស្មើ12អញ្ចឹងអឺ OF ហ្នឹងមធ្យមហ្នឹងយើងយក3.72អឺសេដកគ្នាអញ្ចឹងមិនក្បៀសហើយ3.72ហ្នឹងចែកជាមួយ12ទៅឃើញ0.31អញ្ចឹង យើងបាន OS មកជុំហ្នឹងបានយើងយក OS មកជុំមកដាក់ក្នុងសមីការនេះដើម្បីរកទាញរក MA វិញអញ្ចឹងនៅក្នុង App Store គេឲ្យយើងរកអញ្ចឹងយើង MA យើងអត់បូក MA យកមកជុំទេគឺយើងបាន MA យើងបន្លែងទៅជា OS សិនហើយបានយើងរកមកជុំរបស់ OS ដល់ពេលយើងបាន OS មកជុំហើយយើងជំនួសក្នុងសមីការនេះដើម្បីរក MA មកជុំវិញអញ្ចឹងអឺ MA មកជុំគិតជា PSI ណាអញ្ចឹង ចំពោះ subgrade គឺយើងរកអញ្ចឹងអញ្ចឹងនៅក្នុងលំហាត់របស់យើង subgrade ខ្ញុំឲ្យ2 10ខែហ្នឹងយើងអាចរក MAM ជុំវាទៅហើយចាំអឺយើងកណនីតាមឡើងទៀតទៅបាទនឹងសូមបន្ថែមបន្តិចទៀតខ្លាចអឺខ្ញុំមើលលេខនេះច្រឡំណាស់នៅក្នុងក្នុងសភៅហ្នឹងវាទៅសេរៀងអាចឲ្យយើងច្រឡំបន្តិច អញ្ចឹងយើងមើលដល់គ្នាដូចអាលេខនេះគឺ0.005ណានេះគឺ0.01 0.05អានេះ0.10 0.1បានអានេះ0.50អានេះ1.0 1.0បាទដក clear អញ្ចឹងបានតែកណ្ដាលមានចុចអានេះគឺ5.0អានេះ10.0 13.0អញ្ចឹងដូចគ្នាដែរដូច អាកន្លែងនេះគឺ0.31 3.72នេះ0.01អញ្ចឹងទៅបាទអញ្ចឹងដកឃ្លានឹងគឺចុចអីបាទហ្នឹងហើយ